ទេវតាត់បើមិនឲ្យទេវតាត់បួសទេទេវតាត់បាបកាន់តែធ្ងន់ណាញោមណាបើដឹងតែទេវតាត់ប្របែកសង់ហើយបើទេវតាត់បានបួសទោះបីជាទេវតាត់បំបែកបំបាក់សង់ទោះបីទេវតាត់រុញនៅដុំថ្មធ្លាក់ពីលើ ភ្នំនឹងពមៀលដើម្បីឲ្យកិននៅកិនព្រះអង្គដឹងតែទេវតាត់នឹង ទៅប្រឡែងតម្រៃណាឡាគិរីនឹងឲ្យទៅជួលព្រះអង្គយ៉ាងណាក៏ដោយប៉ុន្តែព្រះអង្គត្រូវតែឲ្យទេវតាត់បួសដើម្បីឲ្យទេវតាត់បានភ្ជាប់និស័យល្អផងនៅពេលដែលទេវតាត់ធរណីចិត្តស្រោបទេវតាត់នឹងបូជាឆ្អឹងបូជាអវយវ័យទាំងអស់អវយវៈនឹងដល់ព្រះសម្មាសម្ពុទ្ធហើយទេវតាត់នឹងបានត្រាស់ដឹងជាព្រះបច្ចេកពុទ្ធនៅពេលអនាគតហ្នឹងហើយញាតិញោមគេនេះចង់បញ្ចប់ទេវតាត់បូជាខ្លួនដល់ព្រះសម្មាសម្ពុទ្ធញោម បូជាឆ្អឹងណាបូជាសូមបូជាព្រះអង្គអត់អាចមកជួបបានទេនិស័យហ្នឹងញាតិញោមបានតែត្រឹមមកវត្តចេតពួនហ្នឹងឥឡូវហ្នឹងកន្លែងហ្នឹងឡើងជ្រៅតពាំងញាតិញោមប្លុកឡើងជ្រៅកន្លែងហ្នឹងនៅមុខវត្តចេតពួនហ្នឹងកន្លែងធរណីស្រោបកន្លែងនាងចិញ្ចាអីហ្នឹងក៏ធរណីស្រោបហ្នឹងហើយកន្លែងនោះមាននប់បន្ទុសរាយភិក្ខុណីហ្នឹងក៏នៅកន្លែងចិត្តនឹងដែរញោមធ្លាប់ទៅឥណ្ឌានៅ នឹងបើមិនទាន់ទៅទេទៅខែ2ណែអាត្មាដោយគុណចាស់សុនឡាហ្នឹងមួនទៅអាត្មាចេញ ប្រគេនលោកពាក់កដាលណាញោមបើ1250ណាប្រគេនលោកពាក់កដាលទៅបងលពាក់កដាលទេសម្រាប់លោកណាញោមហើយញោមញោមចង់ទៅធ្វើប៉ាសពតឲ្យហើយជាមួយលោកទៅខែ2នេះទៅមើលស្រុកព្រះហ្នឹងវាយ៉ាងម៉េចបើសន្សំលុយមកច្រើនហើយ អញ្ចឹងមើលមើលយកទៅដើរទៅមើលស្រុកគេខ្លះមើលវាយ៉ាងម៉េចទៅញោមបើចង់ទៅឃើញស្រុកព្រះអាមិចទៅកន្លែងព្រះអង្គត្រាស់ដឹងអាមិចទៅកន្លែងព្រះអង្គសំដែងធម្មចក្រអាមិចទៅកន្លែងវត្តចេតពួននោះណាបើញាតញោមទៅសបាយចិត្តជ្រះថ្លាណា ដើរចិត្តមួយខែប៉ុនអត់ធុញទេបើអត់ធុញទេពេលឆ្នាំហ្នឹងអាត្មាហែទៅខែ11ហ្នឹងមុនលោកទៅដែរប៉ុនលោកទៅរវល់អញ្ចឹងខែ11ហ្នឹងទៅគ្នាចិត្ត100នាក់ ថ្ងៃទី6ខែ11ហើយអង្គកឋិនទានទៅញាតិញោមទៅថ្វាយបង្គំពោជនីយដ្ឋាន នៅស្រុកឥណ្ឌីស្រីលង្កាណាប៉ុណ្ណាបាទនឹងសទ្ធាជ្រះថ្លាហើយឃើញគេធ្វើយ៉ាងម៉េចខ្លះស្រុកគេនឹងកាន់ពុទ្ធសាសនាយ៉ាងម៉េចខ្លះញាតិញោមត្រឡប់មកវិញនិយាយអំពីអបនិស័យប៉ុណ្ណាណែពុទ្ធព្រះអង្គទ្រង់ប្រោះដល់បុគ្គលអ្នកមាននិស័យបើអ្នកអត់មាននិស័យបុណ្យបារមីគ្រប់គ្រាន់ទេព្រះអង្គមិនអាចទៅប្រោះបានទេញាតិញោម ហើយបើអ្នកមាននិស័យហើយទោះបីជា ទៅកើតនៅទីណាក៏ដោយញាតិញោមជើងមេឃដាច់ស្រយាលនៅកន្លែងណាកន្លែងណាក៏ដោយក៏ប្រពុតព្រះអង្គបើក៏ព្រះសម្មាសម្ពុទ្ធព្រះអង្គនៅ តែ ទៅ ប្រោះប៉ុណ្ណេះទៅសំដែងពធទេសនាទៅប្រោះបើដល់មនុស្សសំបីតែម្នាក់ក៏ព្រះអង្គស្ដេចជាងទៅដែរអញ្ចឹងញាតិញោមពុទ្ធបរិស័ទនេះកំពុងតែធ្វើបុណ្យកឋិនទានទី1ធ្វើបុណ្យ ជាមួយនឹងភិក្ខុសង្ឃទី2កំពុងតែភ្ជាប់និស័យជាមួយនឹងព្រះសម្មាសម្ពុទ្ធមែនទេហេតុអីបានថាភ្ជាប់និស័យធ្វើទៀនជាមួយភិក្ខុសង្ឃបានបន់ច្រើនហើយ ធ្វើតាមពាក្យតម្រាស់របស់ព្រះពុទ្ធដែលព្រះអង្គទ្រង់បើដែលព្រះអង្គទ្រង់អនុញ្ញាតឲ្យ ពុទ្ធបរិស័ទអាចធ្វើកឋិនទាន បាន សម្រួលដល់ភិក្ខុសង្ឃអ្នកត្រើទ្រង់ព្រះវិន័យណាញាតិញោម ណែដែលយើងតាំងចិត្តធ្វើតាមពាក្យតម្រាស់ប្រពុតណែអញ្ចឹងយើងមាននិស័យជួបនឹងប្រពុត បើមិនបានជួបប្រពុតសម័យនឹងបានជួបប្រពុតសម័យព្រះសិអាមេត្រីញោមពេលដែលព្រះសិអាមេត្រីត្រាស់ដឹងឡើង ក្នុងលោកញោមញាតជាពុទ្ធបរិស័ទលោកអាចារ្យគណៈកម្មការញោមញោមណាដែលបានបួសជាភិក្ខុនឹងអាចបួសជាភិក្ខុបានណាញោមណាបើជាអេហេភិក្ខុគ្រាន់តែជួបព្រះអង្គទៅខ្ញុំចង់បួស គាត់ដល់ព្រះអង្គថាអេហិភិក្ខុញោមមានសបងស្បៃត្រៃជីវរស្រាច់ញោមហ៎មាន បាតមាន អីហ្នឹងមកដូចជាមិនទិញនេះ គឺថាមកឯងតែម្ដងណាញោមហ៎បើហើយបើញោមស្រីស្រីហ្នឹងចង់បុះជាភិក្ខុនេះក៏មាន ដែរញាតិញោមគេប្រគេនស្បងស្បៃត្រៃជីវរចឹងទៅ ទៅណាមើកណាអត់ខ្វះសម្លៀកបំពាក់ប្រើប្រាស់ណាញោមដោយអីអានិសងដែលយើងបានធ្វើកថាណទាននេះ សុសន្តានណា អ្នកធ្វើកឋិនទាន មាន រូបសម្បត្តិនឹងសមរម្យហេតុអីបានសមរម្យមកពីអីមកពីជីវរញោមនឹងកាត់ត្រូវតាមຂ្នាតណាញោមហ៎ដល់ពេលជីវរកាត់ត្រូវតាមຂ្នាតចឹងចេតនាហ្នឹងដែលធ្វើឲ្យយើងបើកើតជាមនុស្សសម័យអាយុ100ឆ្នាំ យើង មានរៀបមានរូបរាងហ្នឹងសមរម្យនឹងមួយយុគ មនុស្សអាយុ100ឆ្នាំណាញោមណាបាទសម័យមនុស្សអាយុ75ឆ្នាំ យើងមានរូបរាងកាយនឹងអាយុល្មមនឹងមនុស្សអាយុ75ឆ្នាំមិនទៀបពេកមិនទឺពេកណាញោមឃើញទេអ្នកខ្លះទៀបពេកទឺពេកញាតញោមញាតញោមចង់បានទៀបក៏ចង់បានខ្ពស់ពោះពេកក៏មិនល្អអាហ្នឹងដូចទួងឥឡូវបើដល់ទៀបពេកដូចនាងអីគេ បាទហ្នឹងហើយដូចនាងកុចតរាណាយានញោមបាទហ៎អញ្ចឹងចង់បានមកល្អមកល្មមណាញោមណាញោមខ្លះគាត់កសាងដងទួងគាត់ថាសូមឲ្យខ្ញុំខ្ពស់ដូចទួងអញ្ចឹងហើយចង់បានអញ្ចឹងឯងចង់បានអញ្ចឹងទៅអសូរកាយបដ ாய் ញោមបាទខ្ពស់ដូចទួងបាទហ្នឹងហើយញោមហើយញោមអញ្ចឹងចង់បានមកល្មមទៅប៉ុណ្ណេះគេហៅថាសុសន្តានា ណែជាអ្នកមានពណ៌សម្បុរល្អឃើញទេហេតុអីបានតែមានពណ៌សម្បុរល្អអានិសងប្រគេនស្បងសបាយត្រៃជីវរយកលោកយកទៅស្លៀកពាក់ប្រើប្រាស់ធ្វើឲ្យសម្បុររបស់លោកសមរម្យញាតញោមបើលោកគ្មាន ស្បងសបាយត្រៃជីវរទេសម្បុរកាយនឹងអាចប្រព្រឹត្តទៅបានទេញោម ទៅមិនបានទេដូចញោមអញ្ចឹងគ្មាន ខោអាវអញ្ចឹងมันអាចប្រព្រឹត្តទៅបានទេណាញោមតើតមានសម្លៀកបំពាក់ខោអាវដោយអាត្មាអញ្ចឹងគ្រឿងជីវរបើញាតញោមមិនទិញប្រគេនទេអាចមកទេសនាបានទេមានពណ៌សម្បុរល្អបាន ទេអត់បានទេញោមអញ្ចឹងគឺថាអានិសង្ឃញាតញោមធ្វើកឋិនតែទៀតនេះគ្រប់គ្រប់ជាតិនឹងមានពណ៌សម្បុរល្អបើមានពណ៌សម្បុរល្អតើតែញាតញោមកុំខឹងផងបើញាតញោមខឹងជ្រើ